ខ្ញុំកណ្ណាឃើញពុទ្ធបរិស័ទដ៏ច្រើនបានយកត្រៃចីវរទៅដាក់ មុនដោយមិនតន់បានវេកឋិននៅឡើយរួចក៏ទៅមុនបាត់តើការនេះត្រៃចីវរនោះនឹងคล้ายជារបស់សង្ឃហើយឬនៅរួចចុះបើប្រសងរើសប៉ះចីវរនោះ មកក្រាលក្រងតើគុណម្ចាស់អង្គនោះត្រូវទោសឬទេនឹងបានអានិសង្សពីការក្រាលក្រងឬទេអឺយើងចង់ដាក់ ពេលណាក៏បានมันជាបញ្ហាអីទេរឿងកុហកហ្នឹងគ្មានកថាទេអញ្ចឹងណាប៉ិនគ្រាន់ថាអញ្ចេះទៅដាក់មុនហ្នឹងយើងមិនមែនដាក់ឲ្យប្រសងទេយើងដាក់ផ្ញើនឹងបុគ្គលអញ្ចឹងណាបើយើងយកទៅវេសងហើយសងអត់ធ្វើថ្ងៃហ្នឹងអាហ្នឹងវាមិនមែនកថាទេកថាហ្នឹងមានអាយុកាលនៃការធ្វើអស់ថ្ងៃមួយនឹងយប់មួយហ្នឹងបើថាយើងទៅដាក់ថ្ងៃហ្នឹង យើងនិមន្តលោកដែលគង់ចាំភាសានៅនឹងមកវេហើយសង្ឃសៈទេមៈហើយយើងចេញទៅ កថាយើងចប់ឲ្យលោកក្រាមក្រាលរឿងរបស់លោកទេប៉ុន្តែបញ្ហាលោកតកិវេសង្ឃហើយអានឹងលោកត្រូវតែក្រាលថ្ងៃហ្នឹងប៉ុន្តែមិនបានន័យថាវេបានតែម្ដងក្នុងមួយថ្ងៃមួយយប់ហ្នឹងវេតាំងពីព្រឹកដល់ល្ងាចក៏បានអ្នកមកមុនវេមុនអ្នកមកក្រោយវេក្រោយទៅឲ្យតែក្នុងថ្ងៃហ្នឹងនេះបើវេចំពោះសង្ឃអញ្ចឹងណា ប៉ុន្តែបើយើងយកទៅផ្ញើឧទាហរណ៍ដូចញាតិញោមដែលយកមកផ្ញើអាត្មាអីចឹងគាត់ប្រកេនអាត្មាសួរណាសួរថាញោមនៅវេខ្លួនឯងអត់នៅហែខ្លួនឯងអត់បើនៅបានហែអាត្មា ទុកឲ្យហែខ្លួនឯងបើមិនបាននៅទេចាំអាត្មាហែឲ្យអាត្មាប្រាប់ចឹងការដែលញាតិញោមទៅប្រកេនច្រើនច្រើនអាត្មាច្រើនទៅសួរចឹងបើមានពេលខ្លះបានសួរច្រើនពេក ដែលស្មាសួរនឹងគឺវត្ថុបំណងអញ្ចឹងណាញាតិញោមម្ចាស់ត្រីម្ចាស់លៀងទាំងឡាយដែលយកមកអឺហេតុអីបានខ្លះអាត្មាទទួលខ្លះអាត្មាឲ្យមកវិញហ្នឹងក្នុងក្នុងលក្ខខណ្ឌហ្នឹងដូចជាអឺបើបើកឋិនហ្នឹងត្រូវវេស្អែកគាត់យកមកប្រគេនថ្ងៃនេះមកដឹងច្បាស់ហើយភាកច្រើនគឺគាត់បាននៅវេទេប៉ុន្តែក៏អាត្មាសួរដែរថាអាច នៅវេស្អែកបានអត់នៅហែស្អែកបានអត់មកសួរចឹងដែរបើនៅចឹងទុកត្រែងនឹងហែខ្លួនឯងចុះអាត្មាទទួល ចូលរួមអនុមោទនាប៉ុន្តែខ្លះទៀតគាត់ថាគាត់អត់បាននៅទេគាត់ប្រកេនមកឲ្យអាត្មានឹងបានជាចំណែកធ្វើកឋិនទាំងអស់គ្នាហ្នឹងអញ្ចឹងអាត្មាក៏ចែកញាតិញោមហែអញ្ចឹងទៅគាត់នៅតែជាម្ចាស់អញ្ចឹងគាត់ប៉ុន្តែគាត់ផ្ញើផ្ញើទុកនៅនឹងអញ្ចឹងណា ហ្នឹងហើយអត់បញ្ហាអីទេរឿងរបស់ញាតិញោមព្រោះញាតិញោមមិនមែនមានកឋិនទេអញ្ចឹងណាញាតិញោមគ្មានកឋិនទេទោះបីកឋិននឹងឡើងមិនឡើងញាតិញោមនៅតែគ្មានកឋិនដដែលនោះកឋិននឹងកឋិនរបស់លោកដែរយើងជាបំភ័យគ្នាប្រកេនកឋិនមិនប្រកេនកឋិនបនវាមិនដូចគ្នាអូយខ្វល់តែរឿងអានិសងនឹងឯងស្មាឃើញ អ្នកណា forward សំឡេងញោមណាម្នាក់នឹងខ្វល់អូយខ្វល់គាត់ថាគាត់អ្នកស្ដាប់យូរហើយស្ដាប់អាត្មាយូរដែរអាត្មាមិនបានតន់ឆ្លើយមានអ្នក forward ឲ្យអាត្មាឃើញអ្នកយកមកប្រកេនអាត្មានឹងគាត់ថាគ្មានបានបុណ្យកឋិនអីទេបញ្ហាសំខាន់គឺគឺជាប់តែរឿងអានិសងនឹងឯងបានវាញ៉ែអញ្ញៃចិត្តវាមិនស្អាតសោះហ្នឹងរឿងកឋិនដែលគិតតាមវិន័យហ្នឹងគឺគេគិតតែកន្លែងលោកទទួលនោះទេ ហ្នឹងហើយប៉ុន្តែចង់សួរទៅវិញថាចេះហើយចូលឧទាហរណ៍ថាឥឡូវមួយត្រៃប្រប៉ុណ្្នឹងបើសិនជាវាមិនបានអានិសងអីមិនឲ្យលោកទេអីមួយត្រៃប៉ុណ្្នឹងដែលថា ទៅដោយចិត្តស្អាតហ្នឹងខណៈថាអានិសងវាធ្លាក់បន្តិចឧទាហរណ៍ឧទាហរណ៍ថាឥឡូវអានិសងរបស់យើងហ្នឹងផលរបស់យើងហ្នឹងវាធ្លាក់បន្តិចចុះអាវិបាកមិនមែននិយាយពីអកុសលក្នុងចិត្តទេឧទាហរណ៍ថាបានទៅវេផ្ទាល់ កើតជាតិណាណាកើតស្ដេចចក្រឧទាហរណ៍យ៉ាងណាឧទាហរណ៍ទេហើយបើមិនបានវេផ្ដាល់ទេបានត្រឹមតែឧបរាជរបស់ស្ដេចចក្រឬក៏បានត្រឹមប្រជាជនធម្មតាឧទាហរណ៍ឧទាហរណ៍ចឹងចឹងអត់ធ្វើទេបើធ្វើអាចឹងដដែលមិនបាច់ទេទៅជួញអីអូវាទៅរោតណែងរោអីអូច្បាស់បដ ாய் ទៅយើងវាខូចតែតអស់ហើយយើងធ្វើប៉ុនរហងៃវាខូចតែត ខូចឡាតែតអស់ហ្មងធ្វើបុណ្យវាចិត្តអត់ល្អវាខ្វល់ជាមួយអញបានអត់ខ្វល់ជាមួយអញបានអត់បែជាភ្លេចថាអាការធ្វើទៀននឹងវាសំដៅទៅលើការលះទេវាអត់គិតពីរឿងការបានទេចេះតាទៀនបែរតែឲ្យឯមិនក៏ខ្វល់តែរឿងបានចឹងឃើញវាច្បោកវាច្បល់យើងអត់រៀនចឹងច្បោកច្បល់ បើអាត្មាមានត្រៃ4 10អីណានាចង់យករបស់អាត្មាទៅហាអាត្មាគ្មានទុខ្វល់អីចែកឲ្យគាត់ហៅសុបាយចិត្តគេគេប្រកេនអាត្មារាប់សិបត្រៃរាប់រយត្រៃអាត្មាគ្មានបានហែខ្លួនឯងហ្នឹងមកចែកញាតញោមហែពេញនៅនោះមកគ្មានទុខ្វល់អាត្មាកោតជាស្អីទេអត់ទេញាតញោមធ្វើទៅបានសុបាយចិត្តអាត្មាសុបាយត្រឹមប៉ុណ្្នឹងហើយ តើបើមកខ្វល់អីកថាអញបានបាន នោះបើយើង ចង់គិតថាតើកថានឹងត្រឹមត្រូវអត់នោះ ត្រឹមត្រូវដែលដែលលោកកណាលក្រងហ្នឹងវាវាធ្វើទៅហ្នឹងវាត្រឹមត្រូវអត់កណាធ្វើអញ្ចឹងហ្នឹងហើយប៉ុន្តែមែនតែនទៅយើងមិនគួរខ្វល់ដល់ប៉ុណ្ណឹងទៀតណាព្រោះរឿងហ្នឹងវិន័យរបស់លោកទៅទៀតលោកត្រូវតែប្រាប់ឯងធ្វើមិនខុសធ្វើមិនត្រូវលោកត្រូវតែប្រាប់ឯង ហ្នឹងហើយអញ្ចឹងបានបានពេលដែលដែលញោមទៅប្រកេនថ្មមកច្រើនសួរនៅហែខ្លួនឯងអត់បើនៅហែខ្លួនឯងទុកហែខ្លួនឯងទៅហ្នឹងបើមិនបាននៅហែថ្មហែឲ្យមកប្រាប់អញ្ចឹងហែរបស់ញោមឯងហ្នឹងមិនហែរបស់ថ្មណាចុះបើញោមប្រកេនថ្មវាល្មិចដែរវានៅតែកថាដដែលគ្រាន់តែអាប្រកេនមកថ្មហ្នឹងវាអត់កើតកថាទេ វាបើប្រកេនអាត្មាដាច់វាអត់កើតកឋិនទេប៉ិនសួរសម្ពុតនឹងនឹងកើតកឋិនសម្ពុតនឹងកើតកឋិនទៀតព្រោះអីព្រោះអាត្មាមានយកខ្លួនឯងអាត្មាយកទៅធ្វើកឋិននឹងដដែលហ៎វាគ្រាន់តែគណៈប្រកេននឹងវាមិនមែនជាកឋិនឧទាហរណ៍បើប្រកេនអាត្មាដាច់បើឲ្យមកអាត្មាដាច់វាគ្រាន់តែមិនកើតជាកឋិនប៉ុន្តែសម្ពុតនឹងនៅតែជាសម្ពុតកឋិនទេ yes នៅតែជាសម្ពុតកឋិន ហ្នឹងហើយនៅតែជាសម្ពុតកថាដដែលយកទៅធ្វើកថាដដែលអាត្មាមានទៅយកទៅលក់ទៅដូរណាហើយបើបំណងយើងចង់ធ្វើកថាទេគណៈយើងមិនបានប្រកេនខ្លួនឯងហ្នឹងហើយគណៈអាត្មាឲ្យគេហែទៅជំនួសប៉ុណ្ណឹងខូចចិត្តដែរអានឹងឯងលទ្ធផលនៃការមិនរៀនឲ្យយល់ថាកុសលនឹងស្អីគេ ធ្វើបុណ្យធ្វើទានទៅជាប់តែរឿងអានិសង្ឃបានអញ្ចឹងបានកឋិនបានអានិសង្ឃបានកោតឋានសួគ៌បាន ស្អីណាអានិសង្ឃរូបល្អថ្មិញល្អទៅជាប់ឯណាឯណីនោះតែបើយើងយល់ពីលំអរបស់កឋិននឹងពិតប្រកបអូយគ្មានទុក្លៀនកាន់ហែអីទេឧទាហរណ៍យោបាច់តលមកប្រកេនថ្មអីឲ្យធ្វើកឋិនគាត់ថាឥឡូវយើងម្ចាស់កឋិនប៉ុណ្ណាណីចិត្តជាសัพបរោះ ស្រាប់តែឃើញចដូនមួយនោះគាត់មកឈោមើលយើងភ្លឹះភ្លឹះសពគាត់ចិត្តមកគាត់ចិត្តទៅអូចដូននេះប្រហែលជាមិនធ្លាប់មានកូននេះណា ជូនត្រីគាត់ឲ្យគាត់បានសบายចិត្តធ្វើកថាអីទេយ៉ាងស្រាប់ថាអូចដូននោះនោះណាខ្ញុំជូនឲ្យចដូនហែកថាអូប៉ុននេះធំអាប៉ុននេះចិត្តមេត្តាករុណាពូអាត្មាធ្លាប់ធ្លាប់ជូនត្រៃទៅជាដូនអាត្មា ម្ដាយញោមស្រីអឺម្ដាយញោមប្រុសគាត់ធូរគាត់មិនដែលបានទូលត្រែកអីហែងគាត់សុបាយចិត្តគាត់ហ្នឹងជាសេចក្តីសុខដែលយើងឲ្យទៅគាត់ណាប៉ុន្តែពេលយើងយើងយើងគិតតាពីអារឿងបានអានិសងនោះណាច្រឡំត្រៃបន្តិចខឹងពេញរោងបនមកអាណាច្រឡំយករបស់អញគ្មានចិត្តអនុគ្រោះអីបន្តិចចិត្តបនស្អីចឹងចិត្តអញចិត្តចង់បានចិត្ត ចិត្តយ៉ាប់ចងប់ចឹងបានយើងស្ដាប់មើលរឿងរបស់សកៈទេវរាជការដែលគាត់ទៅឈូសដីគាត់ជន់ព្រៃជន់អីហ្នឹងអ្នកដតីមករុញគាត់ចេញបន្តិចទៅគេឈោគាត់ទៅហីអញអ្នកជន់ព្រៃហ្នឹងឲ្យរៀបរៀបសនុកឈោគេមករុញអញចេញគាត់គិតទៅហេតុអីអញ្ចេះ ត្រូវហៅថាយោនិសោមនសិការៈយើងគិតមើលអឺអញអញធាក់តែប្រមាណជើងព្រៃហ្នឹងអញធាក់ជន់តែប្រមាណជើង អាចផ្ដោសេចក្តីសុខឲ្យគេបានណោះអូស្អែកអញយកជាប់មកបដ ாய் ហ្នឹងតែធ្វើការកាប់អស់កាប់អីហើយសម្អាតកន្លែងហ្នឹងឲ្យគេអង្គុយឲ្យស្រួលឃើញឃើញកសលវាកើតទេមកពីយោនិសោឯង អញ្ចឹងបានធ្វើប៉ុនហ្នឹងអាត្មាថាឲ្យយល់ពីប៉ុនសិនទៅហ្នឹងហើយអត់យល់ពីប៉ុនហ្នឹងប៉ុនឲ្យតូមម្នោះខ្លាច តរឿងបានប៉ុនហ្នឹងឯងប៉ុនជាឈ្មោះនៃសេចក្តីសុខដែលយើងប្រែថាពេញពេញប៉ុនឲ្យនៅទៅសងសែងចេះសងសែងចុះពីប៉ុនស្អីវា ខ្វល់ចង់បានតែអានិសងច្រើនហ្នឹងហ្នឹងហើយរឿងកថាខូចគ្មានកថាណាញាតញោមខូចទេ កឋិនខូចខូចទៅរឿងលោកហ្នឹងឯងតែលោកធ្វើមិនត្រូវលោកអំឡើងជាកឋិនហ្នឹងឯងទៀនរបស់យើងទៅចិត្តជ្រះថ្លាហើយវាគ្មានទៅជាចង្រៃស្អីទេប្រកេនមុនប្រកេនក្រោយប្រកេននៅនេះនៅនោះអីឲ្យតែវត្ថុហ្នឹងទៅជាកឋិនអារម្មណ៍នៃសេចក្តីជ្រះថ្លាដដែលមានស្អីផងពោះទៀនរបស់ញាតិញោមមានវិន័យកម្មឯណាមានទៅបើមិនបានអានិសង្ឃនឹងទៅត្រូវទោសដោយលោកឯណាវាគ្មានទេ ប៉ុន្តែយើងស្ដាប់វាមិនច្បាស់ហើយម្យ៉ាងអាចថាមកពីធម្មកថានឹងចែកសេចក្តីនឹងវាមិនច្បាស់ផងវាទៅជាព្រួយបារម្ភដល់ញាតិញោមខ្លាចតើឬមិនកើតកថាថាអ្នកខ្លាចមិនកើតកថាគួរតែលោកនោះទេញោមញោមព្រួយស្អីហ្នឹងហើយឧទាហរណ៍ចុះគ្មានអ្នកចាត់ចែងអឺមានម្ចាស់កថាមកពី3ខ្លះគេថាថ្ងៃនេះខ្លះគេដាក់ថ្ងៃនោះយើងប្រាប់គាត់ទៅញោមអា ថ្ងៃថ្ងៃដែលកំណត់កឋិននៅកន្លែងហ្នឹងថ្ងៃនោះទេបានវេហ្នឹងហើយថ្ងៃនេះគេអត់តន់ជាថ្ងៃវេទេប្រាប់គាត់ទៅគាត់ដឹងហើយព្រោះណាមិនប្រាំគាត់វែងពេញនោះហើយម្យ៉ាងទៀតវាជាប់ជាមួយនឹងទេសនាថាអានិសងបានទាំងអ្នកទទួលបានទាំងអ្នកអីអាត្មាធ្លាប់ទេសចឹងណាពីមុនវាចេះតាមគេដែរណាដល់តែមែនតែនទៅប៉ុនគេធ្វើឲ្យស្រឡះប៉ុនកឋិនគេអនុគ្រោះលោកតា គេចង់ជួយលោកតាមិនពីណាទៅធ្វើចង់បាន អានិសងស្អីទេ ធ្វើតែត្រឹមត្រូវគេគិតថាលោកចាំភាសា3ខែហើយលោកមិនអាចទៅរកអីណាបានទេណាដូច្នេះជាថ្ងៃឲ្យរង្វាន់លោកជាថ្ងៃដែលប្រគេនលោកឲ្យលោកបានក្រាក្រងគឺធ្វើយ៉ាងម៉េចឲ្យបានទៅទៅលោកនោះឯងថ្ងៃនោះហ៎គឺពីណាមកខ្វល់រឿងអានិសងខ្លួនឯងនោះទេតាខ្វល់រឿងអានិសងខ្លួនឯងបុណ្យអញ្ញាអញ្ញៃហ្នឹងបុណ្យអញ្ញាអញ្ញៃ Ahem.